Hey, good morning everyone. Welcome to special English grammar today. So my name is Venerable Sao Sao. Today I want to teach you how to uh, use English grammar about used to or be used to. សួស្តីអ្នកទាំងអស់គ្នា មកកាន់ការសិក្សាវេយ្យាករណ៍ពិសេសទាំងអស់គ្នាអញ្ចឹង ថ្ងៃនេះអាត្មាចម្រើនពរចែកចំណេះដឹងវេយ្យាករណ៍មួយដែលតកតងពីការប្រើប្រាស់អូខេ used to ហើយនឹង be used to ទាំងអស់គ្នាអូខេអញ្ចឹងតើយើងប្រើប្រាស់ used to ជាមួយនឹង be used to នឹងដោយវិធីយ៉ាងម៉េចអូខេអញ្ចឹងយើង ប្រើ used to នេះគឺយើងផ្លាស់ verb 1 verb ផ្ទុងទី1អឺ used to នឹងយើងបូកផ្លាស់ verb 1មកយើងប្រែថាធ្លាប់អូខេធ្លាប់អញ្ចឹងមានឧទាហរណ៍ខាងក្រោម I used to speak English អូខេខ្ញុំធ្លាប់និយាយភាសាអង់គ្លេសតែឥឡូវគឺអត់ធ្លាប់ទេ កាលពីមុនគាត់ធ្លាប់តែឥឡូវគឺលែងហើយអូខេ I used to smoke អូខេខ្ញុំ ធ្លាប់ជក់ហ្នឹងហើយជក់បារីជក់ញៀនជក់កឆាយអាហ្នឹងមិនដឹងទេហ្នឹងហើយប៉ុន្តែឥឡូវគាត់លែងជក់ហើយហ្នឹងហើយ Okay uh, I used to have a long hair អូខេខ្ញុំធ្លាប់មានសក់វែងហ្នឹងហើយប៉ុន្តែឥឡូវនេះគាត់សក់ខ្លីហើយអូខេអឺទីហោបន្ទាប់ I used to be fat ខ្ញុំធ្លាប់ធាត់ហ្នឹងហើយអញ្ចឹងឥឡូវគាត់ឆ្កមហើយហ្នឹងហើយគឺគាត់ស្អាតកាលមុនគាត់ធាត់អត់ស្អាត ទេឥឡូវគាត់ឆ្កមស្អាតអញ្ចឹងដោយសារ ហេតុអីបានមាន to be នេះដោយសារ fair នេះជា adjective អញ្ចឹងមាន be នេះអឺនៅពីមុខ adjective generic អូខេអញ្ចឹងអ្វីដែលយើងត្រូវចាំនោះគឺ used to បូក plus verb 1មកយើងប្រែទៅធ្លាប់អូខេអញ្ចឹង speak នេះ verb 1ហើយ smoke នេះ verb 1ហើយនេះ verb 1ហើយនឹង fed b នេះគឺ fed b នេះគឺជា1ដែរបើសិនយើងចង់ បន្ថែមវាមាន being ទៅទៀតប៉ុន្តែនេះយើងបាច់ខ្វល់ទេគឺ I used to be fair គាត់ធ្លាប់ធាត់ចឹងទៅអូខេអញ្ចឹងយើងបន្តទៀតនេះការប្រើប្រាស់ be used to ឬ get used to អញ្ចឹងបើកាលណាយើងប្រើប្រាស់ be used to អូខេ get used to ហ្នឹងគឺយើងត្រូវបូក verb ហើយ verb ហ្នឹងគឺយើងបន្ថែម ing មកហើយ ទាំងអស់ហ្នឹងយើងប្រែទៅសាំនឹងអ្វីមួយអញ្ចឹងមានឧទាហរណ៍ខាងក្រោមគេ I am used to speaking English អឺខ្ញុំសាំនឹងនិយាយភាសាអង់គ្លេសដោយសារគាត់និយាយភាសាអង់គ្លេសជាប្រចាំហើយអូខេ He is used to smoke king the cigarette អឺគាត់សាមនឹងជក់បារីហ្នឹងហើយអញ្ចឹងយើងឃើញ speaking យើងបន្ថែម ng smoking ក៏យើងបន្ថែម ng ដែរអូខេហើយ I got used to having long hair អឺខ្ញុំសាមនឹងសក់វែងគេសក់គាត់វែងពេកអញ្ចឹងអញ៉ៃអញ៉ៃឥឡូវគាត់កាត់ចោលហើយអូខេអញ្ចឹងនៅសក់ខ្លីហ្នឹងហើយអឺអ្វីដែលយើងចងចាំហើយចំណាំទុក យើងកត់ទុកគឺ be used to ឬក៏ get used to ហ្នឹងយើងអាចបូក noun បាន មិនចាំបាច់ថាអេតលបូក verb ing ទេ អញ្ចឹងក៏យើងអាចបូកជាមួយនឹងនាមបានដែរ noun នេះបង្ហេមានទីហងក្រោមដូចជា I am used to book អញ្ចឹងបានន័យថាខ្ញុំសាមនឹងសិភៅអញ្ចឹងគាត់អានសិភៅជារៀងរាល់ថ្ងៃ every day អញ្ចឹងគាត់សាមហើយអូខេអញ្ចឹងទីហោទៀតគឺ he is used to coffee គាត់សាំនឹងញ៉ាំកាហ្វេហ្នឹងឯងអញ្ចឹងគាត់ញ៉ាំកាហ្វេជារៀងរាល់ថ្ងៃអញ្ចឹងគាត់សាំទៅគាត់ដូរទៅជាតែបៃតង អីអាម៉ាស៊ូនអីវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹង this is my lesson today so thank you so much for your pay attention okay អឺអញ្ចឹងមេរៀននេះបញ្ចប់ប៉ុណ្្នឹងចុះហើយសង្ឃឹមកូនចាស់ញាតិញោមយល់ទាំងអស់គ្នាអូខេហើយ បើសិនជាមានពេលអីលើកក្រោយក៏អាចលើក នៅវេយ្យាករណ៍អាណានិមួយដើម្បីបង្រៀនបន្តទៀតអូខេ goodbye see you the next video bye bye